ណៃបងសុំទោសកុំបាច់បងបានអត់តាំងពីថ្ងៃដែលបងនិយាយពីអារម្មណ៍ពិតមកដល់ពេលនេះខ្ញុំនៅតែខ្លាចគ្រប់ពេលខ្ញុំខ្លាចខ្លាចការយកចិត្តទុកដាក់របស់ខ្ញុំធ្វើឲ្យបងធុញថប់បើនៅជាមួយ គ្នាមានអារម្មណ៍ថាខ្លាចទៅដែរពួកយើងក៏ត្រូវទៅនៅ ឆ្ងាយពីគ្នាដំណាក់កាលស្នេហាយើងចាប់ដើមពីអ្នកដទៃអូនហត់ហត់ណាស់រ៉េនគឺអូនហត់ហត់ណាស់ឆ្លងមក